អ្នកលក់លេហាលេងមុតសក់ប្លែកលក់បណ្ដាជាងបណ្ដាឡើងអេមផ្ទុះការចាប់អារម្មណ៍ពេញបណ្ដាញសង្គមនាពេលថ្មីថ្មីនេះ មហាជនអ្នកលេងបណ្ដាញសង្គម Facebook ក៏ដូចជា TikTok បាននាំគ្នាផ្ទុះការចាប់អារម្មណ៍និងចែករំលែកគ្នាប្រងព្រាតនៅសកម្មភាពបរោះលក់លៀកហាលមួយរូបតែងខ្លួនយ៉ាងសង្ហាជាមួយនឹងម៉ូដសក់ប្លែកៗពេញប្រទេសលក់លៀកហាលបណ្ដាឈៀងបណ្ដា ប្រកបដោយភាពច្នៃប្រឌិត និងទទួលបានការស្ងោរសរសើរពីមហាជនអ្នកលូតលាហាខាងលើត្រូវបានគេស្គាល់ឈ្មោះថាថាចម្រើន ជាអ្នកមកពីខេត្តកណ្ដាលដែលថ្មីថ្មីនេះមហាជននិយមឃើញលោករុញរទេសលក់លាហា ជាងចម្រៀងបញ្ចេញទឹកដម នៅម្ដុំទួលទំពូក្នុងភូមិសាស្ត្ររាជធានីភ្នំពេញបើតាមការរយៈឆ្នៃប្រឌិតអាជីវកម្មបែបនេះ បានធ្វើឲ្យមហាជនទទួលស្គាល់ថា ជាចំណីអារម្មណ៍មួយប្លែកដែលកន្លងមករាប់តែឃើញអ្នកលក់ម៉ាំអ្នកលក់ស្ករទាញជាដើម ដែលតែងខ្លួនបែបនេះតាមគណនីតារាចម្រៀងប្រុសនៅកម្ពុជា លោកខេមកាលពីថ្ងៃទី25ខែតុលាឆ្នាំ2022ម្សិលមិញនេះក៏បានបង្ហាញអារម្មណ៍ស្ងប់ស្ងាញចម្រើនដោយបញ្ចេញពាក្យថា បងមកអាមេរិកមិនតាន់បានប្រមាណថ្ងៃផងប្អូនចិនដណ្ដើមអាជីពបងហើយ សង្ឃឹមពេលបងត្រឡប់ទៅវិញប្អូន ប្រកល់អាជីពមួយនេះជូនបងវិញសំខាន់សក់របស់ប្អូនពិតជាពិបាករកណាស់ម៉ូតបែបនេះអរគុណសម្រាប់ការគ្រប់គ្រង បានបងប្អូនចង់លួចប្រលឹងទេអូនមិនទុំសិស្សមិនបានហើយស្មត់ទៅក៏ស្រំលែងមកកាត់ចង់គេរសង្កេតសិមិនបានរសង្កេតសិមិនបានថាព្រៃគេចៅមហាគុំដៃរំតាមស្រួលឲ្យវាយឺសសាជាអូនណាយស្រួលអូនគុំដៃរំមិនក៏បានតែហាមទេទេអូននិយាយទុំហើយរំដងទូឆ្នាំមុនអើយរំដង quên thề tao môi tao phải tôi nhà tôi đi